រន្ទះបាញ់មួយគ្រាប់ឆក់យកជីវិតប្តីប្រពន្ធសំណាងល្អមិនស្លាប់ ពីរអ្នកប្តីប្រពន្ធកំពុងធ្វើការនៅក្នុងចំការចន្ទទីរបស់ខ្លួនខណៈពេលមេឃធ្លាក់ភ្លៀងមួយមេលាយឡំនឹងខ្យល់បោកបក់យ៉ាងខ្លាំងមានផ្គរនិងរន្ទះបានបាញ់មួយគ្រាប់បណ្ដាលឲ្យផ្ដាច់យកជីវិតប្តីចំណែកប្រពន្ធមានសំណាងល្អមិនស្លាប់ទុកឲ្យគាត់រស់នៅកំព្រាម្នាក់ឯងហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង13:00នាទីរ សៀលថ្ងៃទី8ខែឧសភា ឆ្នាំ2023នៅចំណុចដីចំការមួយកន្លែងរបស់ជនរងគ្រោះស្ថិតនៅភូមិថ្នោតថ្មីឃុំសំអាង ស្រុកថ្លាបរវត្តខេត្តស្ទឹងត្រែងសមត្ថកិច្ចបានឲ្យដឹងថាករណីរន្ទះបាញ់បានបាញ់ចំបណ្ដាលឲ្យស្លាប់ពលរដ្ឋម្នាក់មានឈ្មោះសឿងហាយភេទប្រុសអាយុ47ឆ្នាំមុខរបរកសិកររស់នៅភូមិឃុំកើតហេតុខាងលើសមត្ថកិច្ចបានបញ្ជាក់ថាមុនពេលកើតហេតុជនរងគ្រោះ ជាមួយប្រពន្ធបានកំពុងដើរកាត់មែកស្វាយចន្ទីខណៈពេលនោះក៏ស្រាប់តែមានភ្លៀងធ្លាក់ផ្គរនិងមានរន្ទះបាញ់ហើយរន្ទះបាញ់នោះបានបាញ់ចំប្តីបណ្ដាលឲ្យដេកស្លាប់នៅនឹងកន្លែងក្នុងដីចំការរបស់ខ្លួនតែម្ដង គួរបញ្ជាក់ដែរថា ក្រោយពេលកាត់ហេតុរួច ប្រពន្ធរបស់ជនរង គ្រោះក៏បានហៅសាច់ញាតិបងប្អូន មកជួយដឹកសពយកទៅផ្ទះនៅវេលាម៉ោង14:25នាទី ដោយរៀបចំ